កម្មករម្នាក់ចង់ការប្រពន្ធខំសន្សំលុយដែរនៅមិនគ្រប់ក៏លុតជង្គង់សំពះសុំលោកអុកញ៉ាម៉ុងរដ្ឋីជួយព្រោះខ្លួនតស៊ូលែងបានប្រសិនបើនិយាយពីអុកញ៉ាម៉ុងរដ្ឋីលោក អ្នកប្រហែលជាស្គាល់ច្បាស់ជាក់ជាមិនខានត្បិតអីលោកគឺជាអុកញ៉ាចិត្តធននិងជាស្ដេចកសិកម្មល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជា អង្គញាបណ្ឌិតម៉ុងរទ្ធីជាអគ្គនាយកក្រុមហ៊ុនម៉ុងរទ្ធីគ្រប់និងជាអង្គញាកសិកម្មដ៏ល្បីឈ្មោះដែលមហា ជន ទូទាំងប្រទេសស្គាល់ច្បាស់ថាគាត់ជាអ្នកជំនួញកសិកម្មធំជាងគេបំផុតនៅកម្ពុជា ក្រៅពីធ្វើជំនួញធំធំជាច្រើននោះ គេក៏ឧស្សាហ៍ឃើញ លោកអង្គញាជួយដល់អ្នកក្រីក្រជាច្រើន ដែលមានជីវភាពខ្វះខាតផងដែរនៅមុននេះបន្តិចយោងតាមកេណនី Facebook ផ្ទាល់របស់លោកអុកញ៉ាម៉ុងរទ្ធី បានរៀបរាប់នៅលើទំព័រ Facebook ផ្លូវការរបស់លោកនារសៀលថ្ងៃទី7ខែមិថុនាឆ្នាំ2022នេះថា ថ្ងៃនេះពិតជា សំណាងខ្លាំងណាស់ខ្ញុំដើររកអស់ប្រទេសឃើញហ្គាស់ទៅវិញចុះមកពិនិត្យមើលការងារសាងសង់លំនៅឋានឲ្យបុគ្គលិកកម្មករស្រាប់តែមាន កម្មករម្នាក់រត់មកថ្វាយបង្គំ3ដង ហើយពោលពាក្យថាស្រឡាញ់ប្រពន្ធម៉ែគាត់ បង្គាប់3000ដុល្លារ ពេលនេះសន្សំប្រាក់ខែបាន តែ1500ទេ បើអ៊ំចង់ឲ្យខ្ញុំរស់នៅតទៅមុខទៀតសូមលោកអ៊ំជួយ1500ដុល្លារបន្ថែមទៀតមកខ្ញុំទ្រាំទៅមុខទៀតលែងបានហើយ អត់មានរឿងអីដែលត្រូវ ប្រកែកប្រណាំងទេ មានតែជូនតាមសំណើតែប៉ុណ្ណឹងឯងចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ